នភាគច្រើនសួរខ្ញុំពីវីដេអូមុនថាបើសិនជាចិញ្ចឹមកែបានហើយតើទំនុកនៅណាបាទសំណួរល្អហើយយើងដឹងស្រាប់ហើយថាបញ្ហាចម្បងរបស់កសិកម្មមិនថាតែរបរចិញ្ចឹមសត្វទេសូម្បីតែរបរដំណាំយុទ្ធសាស្ត្រហើយនឹងដំណាំយើងកសិផលធម្មតានេះក៏វាមានភាពលំបាកទៅនឹងអឺ ការលក់ចេញបាទការលក់ចេញអញ្ចឹងហើយបានកសិកម្មនៅក្នុងប្រទេសខ្មែរតែងតែទទួលបានភាពបរាជ័យច្រើនបាទនេះខ្ញុំចង់បង្ហាញអំពីអាងកង្កែបរបស់ខ្ញុំ ដែលវាមានសល់តិចសល់ច្រើនបាទមានប្រហែលជាអឺមិនជាច្រើនទេប្រហែលជាមួយតោនអីហ្នឹងឯងបាទកង្កែបសាច់ហ្នឹងហើយលក់អស់ច្រើនហើយបាទហើយកង្កែបសាច់ឃើញថាទីផ្សារវារៀងពិបាកមែនប៉ុន្តែអឺពលរដ្ឋយើងមិនចង់លក់ ធូយើងលក់7000គឺនឹងអត់មានកែបឲ្យគេទេបាទបើយើងលក់7000មួយគីឡូយើងចំណេញច្រើនក៏ប៉ុន្តែសំទោសយើងចំណេញតិចប៉ុន្តែយើងលក់បានច្រើនបាទហើយបើយើងបូកទៅវានៅតែចំណេញទេ បាទវានៅតែចំណេញទេនៅក្នុងការទិញកូនកែបគេយកមកចិញ្ចឹមបាទហើយខ្ញុំចង់ប្រាប់បងប្អូនថា នៅពេលដែលបងប្អូនសួរអំពីបញ្ហាទីផ្សារខ្ញុំចង់វិភាគចែចង់វិភាគថា កសិកម្មរបស់ស្រុកខ្មែរអឺយើងមាន2 3ករណីដែលខ្ញុំគិតថាហេតុអីបានអ្នកធ្វើកសិកម្មតែងតែរត់ចោលឆាកបាទអ្នកខ្លះដាំដុះដលងស្វាយចន្ទីមីដលងមីអីចឹងទៅក៏ឈប់អ្នកខ្លះចិញ្ចឹមកែមចិញ្ចឹមចិញ្ចឹមទៅក៏ឈប់ ខ្លះក៏ចិញ្ចឹមត្រីចិញ្ចឹមអីទៅក៏ឈប់អញ្ចឹងអ្វីដែលខ្ញុំតែងឮពីពួកគេគេតែងតែនិយាយប្រាប់ខ្ញុំថាអត់មានទីផ្សារបាទអត់អត់មានទីផ្សារអញ្ចឹងយើងក៏លេចមើលចេះនៅពេលដែលយើងប្រើពាក្យថាអត់មានទីផ្សារសម្រាប់សម័យ2020នេះខ្ញុំគិតថា ដូចជារឿងហួសសម័យបន្តិចពីព្រោះដោយសារអត់មានទីផ្សារពីមុនដោយសារបងប្អូនយើងអត់ចេះលក់ដោយខ្លួនឯងបានន័យថាបងប្អូនអឺ សង្ឃឹមថាបានកង្កែបបែបនេះនេះបាទបានកង្កែបបែបចេះចាប់ទៅគឺយកទៅផ្សារហើយយកទៅដល់នឹងផ្សារបានន័យថាម៉េចបានន័យថាចាំឲ្យគេអ្នកទិញនឹងឲ្យតម្លៃវិញខ្លួនឯងអត់ហ៊ានដាក់ថាលក់ប្រមាណទេគឺចាំមើលអ្នកទិញវាអត់ខុសអត់ត្រូវទេព្រោះដោយសារការទិញលក់គឺអាស្រ័យទៅលើតើមានតម្រូវការឬមួយក៏មានឬក៏មានមានមានអឺ មានមានការផ្គត់ផ្គង់ហើយនឹងតម្រូវការបាទចង់ផ្លិចខានខាននិយាយរឿងទីផ្សារយូរបងប្អូនគិតមើលថាឥឡូវយើងមានការលក់បែបមួយខ្លះបាទបងប្អូនមួយចំនួនក៏ធ្វើបានល្អគាត់ចូលទៅប្រព័ន្ធសង្គមរបស់គាត់ social media គាត់ផុសលក់ទៅក៏លក់បានដាច់ប្រងព្រាតច្រើនឃើញមានគេជោគជ័យច្រើននៅក្នុងការលក់បាទមិនថាតែជាកង្កែបនេះទេប៉ុន្តែខ្ញុំចង់បដិអារម្មណ៍ទៅលើកង្កែបថ្ងៃនេះបាទកង្កែបបងប្អូនចូលទៅក្នុង Facebook group Facebook group ខ្ញុំនិយាយតែមួយ channel ចុះបងប្អូននឹងរកឃើញមាន channel ជាច្រើនសំទោស group ជាច្រើន page ជាច្រើនតាក់ទងជាមួយនឹងការលក់ដូរបាទអញ្ចឹងបងប្អូនគ្រាន់តែ join group ហ្នឹងទៅហើយបងប្អូនថតរូបកង្កែបស្អាតស្អាតផុសបាទតែកត្តាដែលធ្វើឲ្យយើងអត់ជោគជ័យនៅក្នុងការលក់នៅលើ Facebook គឺចេះ ទី1យើងទាំងអស់គ្នាសិតតែពួកអ្នកឆ្លាញ់មុខបាទឆ្លាញ់មុខអត់ហ៊ានលក់កង្កែបទេជាពិសេសអ្នកដែលធ្វើការឲ្យគេយូរនិយាយនេះរឿងចាក់ដោតតិចព្រោះដោយសារខ្ញុំធ្វើការឲ្យគេនឹងជាង10ឆ្នាំហើយបាទហើយបើឲ្យខ្ញុំទៅលក់កង្កែបហ្នឹងគឺខ្ញុំមិនហ៊ានទេអញ្ចឹងយើងពិចារណាអញ្ចេះខួរក្បាលរបស់យើងអត់សូវគិតគូររឿងលុយទេព្រោះដោយសារយើងគិតគូររឿងអារម្មណ៍ច្រើនជាងអញ្ចឹងទៅ យើងធ្វើអីក៏មិនសូវជាបានលុយដែរពីព្រោះដោយសារជោគជ័យអឺវាប្រកាសជាត្រូវការលុយមួយហើយដើម្បីវាស់ស្ទង់ថាវាជោគជ័យឬមិនជោគជ័យហើយបើណាគេប្រាប់ខ្ញុំថាអូខ្ញុំជោគជ័យដោយសារសុបាយចិត្តអឺអានឹងត្រូវហើយព្រោះដោយសារគេមានលុយសល់ច្រើនក៏ប៉ុន្តែបើសិនជាបងប្អូនដែលថាមានលុយមុំមុំទេហើយគាត់ចេះតែគាត់ចង់ជោគជ័យអញ្ចឹង អឺកលឹះមួយនៃតែដែលវាស់ស្ទង់ថាជោគជ័យឬអត់នឹងច្បាស់តកតងនឹងលុយអញ្ចឹងខ្ញុំថាបងប្អូនអត់ជោគជ័យបើនេះថាបងប្អូនអត់លក់ដាច់អត់បានលុយដោយសារយ៉ាងម៉េចដោយសារបងប្អូនមាន Facebook ហើយក៏ប៉ុន្តែបងប្អូនអត់សូវស្រឡាញ់លុយស្រឡាញ់អារម្មណ៍ស្រឡាញ់អារម្មណ៍យ៉ាងម៉េចបើមានរឿង sad បើមានរឿងគេផុសគេ share ស្អី story អី ចាប់រំលោភគ្នាឬក៏រឿងអីគេឆ្លោះគ្នាគេតាក់ទងជាមួយនឹងរឿងអត់បានប្រយោជន៍បងប្អូនចូលចិត្ត share ច្រើនបាទសម្បីតែបងប្អូនខ្លួនឯងក៏ដូចគ្នាដែរនៅពេលផឹកស៊ីអីអាច live បានបាទផឹកស៊ី live បានជួបជុំបងប្អូនមិត្តភ័ក្តិចូលក្លឹបអីអាច live បានប៉ុន្តែបើសិនហ៊ាន live លក់កង្កែបអត់ហ៊ានទេបាទព្រោះដោយសារយើងជាមនុស្សស្រឡាញ់មុខបាទស្រឡាញ់មុខមាត់អីមនុស្សស៊ីអារម្មណ៍អត់ស៊ីលុយបាទអញ្ចឹងអ្វីដែលតាក់ទងជាមួយលុយឧទាហរណ៍ថាបើបងប្អូនហ៊ានតឡាយលក់កង្កែបបែបនេះ គឺបងប្អូនមិនមែនលក់តែ7000ទេពួកបងប្អូនដែលដឹងស្រាប់ហើយអ្វីអ្វីដែលលក់នៅលើសង្គម Facebook ឥឡូវសប្តាហ៍ថ្ងៃនេះគឺលក់បានថ្លៃបាទមកទិញដល់កន្លែងស្រាប់អាចថា7 8000តែបន្លាយលក់តាម Facebook 10000ក៏មានគេទិញដែរបាទ15000ក៏មានគេទិញដែរឲ្យតែបងប្អូនអា ហ៊ាននិយាយប៉ុន្តែសួរថាហេតុអីបានលក់ឡាយលក់លើ Facebook ហ្នឹងវាបានលុយព្រោះដោយសារគេមិនមែនទិញលើផលិតផលអង្កែបទេគឺគេដោយសារគេចូលចិត្តយើងដែលយើងនិយាយហ្នឹងវាត្រូវបាទយើងនិយាយយើងត្រូវយើងកាយវិការយើងត្រូវលើ Facebook អញ្ចឹងកលឹះទី1បងប្អូនមិនអាចរកទីផ្សារបានទេបើបងប្អូនចិញ្ចឹមកែបនោះព្រោះដោយសារបងប្អូនមានទីផ្សារហើយតែអត់ហ៊ានធ្វើទីផ្សារបងប្អូនសុខចិត្តថតខ្លួនរូបខ្លួនឯងផុស តាក់ទងជាមួយនឹងរឿងមិនសូវតាក់ទងនឹងលុយតែបើហ៊ានលក់ផុសលក់កង្កែបលក់អីគឺមិនហ៊ានទេបាទអញ្ចឹងនឹងគឺជាកត្តានៃការបរាជ័យទី1កត្តានៃបើការបរាជ័យទី2បើសិនយើងគិតឲ្យធំ ថាទីផ្សារកង្កែបយើងចង់នាំចេញតែយើងអាចនាំចេញបានគុតគង់បានពេញមួយឆ្នាំទេព្រោះដោយសារកាយចិញ្ចឹមបច្ចេកទេសរបស់យើងភាគច្រើនគឺមានតាមរដូវអបមកដូចសប្តាហ៍ថ្ងៃនេះបញ្ហាកង្កែបគឺអឺ មេពងវាអាចពងនៅក្នុងខែឬក៏វាពងតិចនៅក្នុងខែ9ខែ10 11 12ខែ1ខែ2អញ្ចឹងទៅបាទហើយវីដេអូក្រោយខ្ញុំនឹងវិភាគអំពីតកតងជាមួយនឹងមេពូជថាតើរើសមេពូជយ៉ាងម៉េចដើម្បីកុំឲ្យបងប្អូនខាតលុយបាទចាំ subscribe នៅ channel របស់ខ្ញុំមួយមួយទៅហើយនៅពេលខ្ញុំផុសវីដេអូវានឹង load ឲ្យយើងបានមើលឃើញវីដេអូនឹងប្រហែលជា4 10នាទីទេព្រោះខ្ញុំវិភាគរឿងលម្អិតដែរបាទវីដេអូនេះក៏ប្រហែលជា4 10នាទីដូចគ្នាដែរព្រោះដោយសារខ្ញុំចង់ ង់ឲ្យបងប្អូនបានយល់អញ្ចឹងខ្ញុំសង្ខេបមកវិញថាកតាមានតែ2 3ទេដែលបងប្អូនគិតថាចិញ្ចឹមកែបហើយនឹងលក់តែមិនចេញលក់អត់ចេញមែនបាទព្រោះដោយសារទី1បងប្អូនមានទីផ្សារហើយគឺនៅទីផ្សារដោយផ្ទាល់បងប្អូនមិនហ៊ានទៅយកទៅលក់ទេព្រោះដោយសារខ្មាស់គេជាពិសេសគឺសុំសុំចាក់ដោតអ្នកធ្វើការគេបន្តិចបាទជាពិសេសគឺអ្នកធ្វើការគេគឺមិនហ៊ានទេពីមុនធ្លាប់ធ្វើការពាក់អាវខ្វាសេធ្លាប់ ស្លៀកសំពត់ស្អាតស្អាតអីហ្នឹងឲ្យយកកង្កែបអញ្ចឹងហើយយកកង្កែបទៅលក់ដើម្បីបានលុយហ្នឹងគឺមិនហ៊ានទេបាទទី2មានទីផ្សារនៅលើ Facebook ហើយអនឡាញហើយមិនបាច់ជុំយកកង្កែបទៅឲ្យគេទេក៏មិនហ៊ានផុសទៀតបាទមិនហ៊ានផុសទៀតសុខចិត្តផុសតែរូបសែតរូបខ្លួនឯងអីចឹងទៅបើស៊ីផឹកហ៊ានឡាយដូចខ្ញុំនិយាយចឹងណាប៉ុន្តែបើសិនជាឡាយតាក់ទងមួយលក់កែបគឺនឹងអត់ហ៊ានហ្មងបាទអញ្ចឹងអាហ្នឹងគឺសរុបមកកត្តាទី1ដែលមិនអាចឲ្យបងប្អូនរកទីផ្សារបាន កត្តាទី2ថាហេតុអីបានរកទីផ្សារបានពួកដោយសារតេតងជាមួយនឹងចង្វាក់ផលិតកម្មរបស់យើងគឺមានតែតាមរដូវកាលយើងចង់ផ្គត់ផ្គង់យើងចង់រម៉ួយធំតើយើងក្រងទីថាអាចឲ្យគេបានពេញមួយឆ្នាំឧទាហរណ៍ថាម្ហូបយើងចង់ផ្គត់ផ្គង់ឲ្យអាហារដ្ឋានឬមួយក៏យើងចង់នាំទៅក្រៅគេត្រូវការដាក់ក្នុងសភៅមុខម្ហូបរបស់គេឲ្យពេញមួយឆ្នាំបើយើងផ្គត់ផ្គង់ឲ្យគេបានតែ2 3ថ្ងៃ2 3ខែអញ្ចឹងយើងប្រកាសជាមិនអាចមានអ្នកណាគេមកទិញយើងទេបាទហ្នឹងហើយបាទហើយកត្តាទី3 ដែលខ្ញុំមើលឃើញយ៉ាងច្បាស់ហ្នឹងតកតងថាហេតុអីបានជាបងប្អូនចិញ្ចឹមកែបទៅរោទីផ្សារបានព្រោះដោយសារកង្កែបបងប្អូនចិញ្ចឹមហ្នឹងគឺអត់បានយល់ថាតើគួរចិញ្ចឹមប្រភេទបែបម៉េចដើម្បីឲ្យវាសមឧទាហរណ៍ថាអ្នកអ្នកត្រូវការទិញបោប អ្នកត្រូវការទិញកង្កែបបោកគឺគេទិញរាល់ថ្ងៃបាទហើយគេទិញច្រើនច្រើនប៉ុន្តែកង្កែបបែបម៉េចបានគេអាចទិញបានបាទបងប្អូនត្រូវសិក្សាស្រាវជ្រាវនឹងវិទ្យាការចែករំលែករបស់ខ្ញុំកង្កែបបោកគឺ6 1គីឡូ8 1គីឡូអីគឺត្រូវពួកគាត់ហើយបាទហើយបើសិនជាយើងអឺអាចគ្រប់គ្រងតម្រូវការបែបនឹងបានភាគច្រើនគឺគាត់ទិញយើងយកអស់បាទទី4តកតងជាមួយនឹង បើសិនជាកង្កែបបោកគេមិនយកទៅទេហើយបើសិនជាទីផ្សារគេមិនត្រូវការកង្កែបទេទៅធ្វើមិនទៀតអញ្ចឹងយើងធ្វើការវិចខ្ចប់ទៅបាទយើងធ្វើការវិចខ្ចប់បងប្អូនអាចបលាក់ហាលលក់ជាបលាក់ហាលអញ្ចឹងទៅបើបងប្អូនមានថ្វីដៃចេះបុកអំបិលហូបខ្លួនឯងហើយបលាក់អំបិលមកទេហាលទៅប្រកាសលក់តាម Facebook ដដែលហ្នឹងឯងបាទអញ្ចឹងយើងមានវិធីច្រើនណាស់ដើម្បីឲ្យបងប្អូនអាចជោគជ័យតែសំខាន់បងប្អូនមើលឃើញលុយហើយបងប្អូនដឹងថាវាបានលុយហើយប៉ុន្តែអត់ធ្វើហ្នឹង បានតែសួរគេបានតែមើលវីដេអូទៅ view ចោលនៅតែធ្វើការងារដដែលដដែលនៅតែនៅតែស្ដាប់គេទៅហើយដឹងថាអូបានលុយហើយបានលុយហើយចង់ចង់បានតែមួយផ្លេតបាទតែអត់មានសកម្មភាពអីទាំងអស់អញ្ចឹងដល់ពេលចង់បញ្ចប់ទៅបងប្អូននៅតែនៅតែអត់បានធ្វើអីទេបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាកតាដែលរោទីផ្សារឲ្យកង្កែបហ្នឹងมันជាលំបាកទេប៉ុន្តែសួរថាតើបងប្អូនហ៊ានរោអត់បើបងប្អូនហ៊ានរោបងប្អូន ធ្វើដោយខ្ញុំប្រហែលចំណុចហ្នឹងគឺខ្ញុំធានាថាលក់ដឹងទាំងអស់ហើយហើយខ្ញុំក៏លក់សាច់កង្កែបដូចគ្នាដែរហើយរហូតដល់សប្តាហ៍ថ្ងៃនេះកង្កែបដែលខ្ញុំត្រូវត្រូវគុតគង់ឲ្យមួយហ្នឹងក៏វាមិនគ្រប់ដែរបាទហើយប៉ុន្តែគាត់ថាខ្ញុំមួយធំចឹងខ្ញុំចំណេញក្បាលថាក្បាលសេនទេបាទប៉ុន្តែយើងត្រូវគិតថាចិនគេមិនដែររុស្ស៊ី ម្ដងចំណេញកប់កប់ទេបាទដោយចិនទៅយើងបងប្អូនក៏ដឹងដូចខ្ញុំដែរគីរ៉ូស៊ីគឺគីរ៉ូស៊ីចំណេញក្បាលកាក់ក្បាលសេននេះដូចខាងនេះអញ្ចឹងខ្ញុំលក់អស់ហើយបាទសតតាមក្បាលទេអញ្ចឹងវាមានសាយផ្សេងគ្នាអញ្ចឹងការចិញ្ចឹមរបស់បងប្អូនទៅត្រូវចិញ្ចឹមឲ្យវាមានសាយផ្សេងគ្នាបាទវាមានអា6 1គីឡូ8 1គីឡូមាន3 1គីឡូមាន4 1គីឡូអញ្ចឹងណាបងប្អូនបាទហើយសំខាន់គឺយើងចេះផ្សព្វផ្សាយបាទផ្សព្វផ្សាយគឺតែ Facebook ទៅបងប្អូនអើយមិនបាច់ចាំគិតអីច្រើនទេតែប៉ុណ្្នឹងគឺលក់ដាច់យកមិនអស់ អញ្ចឹងអឺថ្ងៃនេះវីដេអូធ្វើទៅរឿងនិយាយទៅរឿងរឿងបញ្ចេញអារម្មណ៍ខ្លាំងបន្តិចគេលោប៉ះពាល់បងប្អូនហើយសូមអភ័យទោសជាមុនព្រោះដោយសារគិតថាជាពិសេសគឺជនជាតិយើងចូលចិត្តស្ដាប់ហើយ ដឹងថាគំនិតល្អហើយដឹងថាធ្វើអានឹងបានលុយហើយប៉ុន្តែអត់ធ្វើទេព្រោះដោយសារខុសពីអារម្មណ៍ខ្លួនឯងអញ្ចឹងបើបងប្អូនហ៊ាន ឈប់ស៊ីអារម្មណ៍តាំងតិច ខ្ញុំគិតថាបងប្អូននឹងអាច មានចំណូលបន្ថែមជាពិសេសគឺកសិកម្មកង្កែបបែបខ្ញុំនេះគឺចំណាយលុយតិចហើយចំណាយកម្លាំងនិងពេលវេលាតិចណាស់បាទកង្កែបខ្ញុំប្រហែលជាមានត្រប់ទៅប្រហែលជាមួយតោនខ្ញុំលក់អស់សល់ប្រហែលជាកន្លះតោននេះខ្ញុំចំណាយប្រហែលជាមួយថ្ងៃយ៉ាងច្រើន3ម៉ោងបាទយ៉ាងច្រើនគឺ3ម៉ោងទេបាទនៅក្នុងពេលវេលារបស់ខ្ញុំក្នុងការសម្អាតបដូរទឹកឲ្យចំណីតែប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនបើសិនជាគិតថាវីដេអូនេះវាវាមានអា ប្រយោជន៍ដល់បងប្អូនជួយ like ផងបាទហើយជួយ comment ផងដើម្បីប្រាប់ខ្ញុំថាចង់ដឹងពីចំណុចចំណុចអីទៀតបាទហើយវីដេអូក្រោយគឺតាក់ទងជាមួយការជ្រើសរើសមេពូជទិញមេពូជទៅតើវាមានប្រយោជន៍ឬអត់ប្រយោជន៍អញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាកុំភ្លេចចុច like page របស់ YouTube channel របស់ខ្ញុំរួចហើយបងប្អូន turn on បើកអាកន្លែងសញ្ញាកណ្ដឹងចុចសញ្ញាសញ្ញាកណ្ដឹងហ្នឹងដាក់ថា turn on បាទ all notification ទៅខ្ញុំផុសទៅបងប្អូននឹងទទួលបានហើយបាទអរគុណច្រើនពី Healthy Frog Farm Cambodia ខ្ញុំសង្ឃឹមថាបងប្អូន មានប្រយោជន៍ពីការស្ដាប់វីដេអូនេះហើយជូនពួកបងប្អូនមានសុខភាពល្អសំណាងល្អសូមអរគុណ